ទី1ឈ្មោះលងសុកលឹមសួរថាហេតុអ្វីគ្រាន់តែយកសពទៅ បញ្ចុះឬបូជាសោះចាំបាច់រើសថ្ងៃនិងពេលវេលាធ្វើអ្វីដែរហ្នឹងហើយ ពាក្យថាចាំបាច់នេះ គឺបើនិយាយពីហេតុផល ក្នុងធម្មជាតិអត់មាន អីចាំបាច់ទេអឺវាជា optional optional មានន័យថាយើងជ្រើសរើសបានណារើសក៏បានមិនរើសក៏បាន ហើយមិនសិតតែរើសនឹងខុសទាំងអស់ទេរើសដែល មិនខុសឧទាហរណ៍ថាយើង ត្រូវជួលឡានគេដឹកសព គឺថាយើងចង់បញ្ចុះថ្ងៃណាដែលយើងចង់ប៉ុន្តែទៅជួលឡានដឹកសពគេអត់មានថ្ងៃតនេះគេជាប់ដឹកអ្នកផ្សេងសពផ្សេងអញ្ចឹងទៅអញ្ចឹងត្រូវរងចាំថ្ងៃដែលឡានសពតនេឬថាយើងចង់បានជួបជុំបងប្អូនថ្ងៃខ្លះបងប្អូនរវល់ដែលមិនអាចឆ្លៀតបានអញ្ចឹងតើថ្ងៃណាមួយដែលយើងឯកភាពគ្នាថាថ្ងៃនោះជាថ្ងៃដែលយើងជុំគ្នា ចឹងការជ្រើសរើសរបៀបហ្នឹងអត់ខុសអីទេហើយមានហេតុផលត្រឹមត្រូវច្បាស់លាស់ចឹងណាហ្នឹងហើយប៉ុន្តែការជ្រើសរើសថ្ងៃខែរបស់មនុស្សឥឡូវនេះតាំងពីដើមមកក៏ដោយហើយរហូតមកដល់ឥឡូវហ្នឹងដែលលើកឡើង ជាការជ្រើសរើសហ្នឹងប្រកាសជាពាក់ព័ន្ធនឹងជំនឿពាក់ព័ន្ធនឹងការ ភ្ញាក់ផ្អើលពាក់ព័ន្ធនឹងអបិយជំនឿផ្សេងផ្សេងថាថ្ងៃនេះទៅវាបានសុខថ្ងៃនោះទៅវាបានទុកថ្ងៃនេះទៅវារាសីអ្នករស់នឹងវាឡើងកប់ខុសថ្ងៃទៅវាចុះដៅអីចេះចុះគេនេះវាអត់មានចង្រៃមកពីអ្នកស្លាប់ទេ គឺចង្រៃអ្នករស់នឹងត្មងដែលចេះតែគុណគូទៅហើយអ្នកស្លាប់នោះធិតពិតទៅ រាងកាយនឹងមិនខុសពីអង្កត់អស់ទេ ដោយព្រះបរមគ្រូព្រះអង្គត្រាស់ថាអចិរੰវតយ៉ាងកាយោជាដើមហ្នឹងថាកាយហ្នឹងមិននៅយូរទេតែវិញ្ញាណប្រះទៅហើយណាជារបស់ដែលគេត្រូវយកទៅបោះចោលគេយកទៅទុកដាក់ឲ្យស្រួលទៅដូចកត់អស់ចឹងមានប្រយោជន៍អីអត់នឹងអត់មានរឿងអ្នកស្លាប់ទៅធ្វើឲ្យអ្នករស់នៅរស់ស៊ីមាន បានអីចេះចៅវាអត់ត្មងណាវាអត់ទេ យើងមើលបកទៅក្រោយវិញមើលសម័យដែលយើងមិនអាចបញ្ចុះសពអីត្រឹមត្រូវតាមប្រពៃណីតាមទំនៀមទម្លាប់ដូចសម័យប៉ុលពតអីចឹងគេយកទៅវាយចោលចឹងណាហើយ ខ្លះមិនដឹងថាពុក ម្ដាយគេទុកតណាគេសម្លាប់ចោលតណាក្បាលតណាក្បាលតណីដល់កូនមករស់នៅ សម័យនេះរស់ស៊ីខ្លះរស់ស៊ីមានរតបធោមានវាពាក់ព័ន្ធនឹងសពក្បាលតណាស្អី ត្រូវកប់មិនរស់ស៊ីឡើងកប់ថ្ងៃណាថ្ងៃនោះតើសម័យនោះតើគេចង់វាយចងថ្ងៃណាគេវាយថ្ងៃនោះហ៎យើងបានទៅបនសពផងកូនចៅឯហ្នឹងនៅ ទីណា ទីនោះទៅហ្នឹងមានញាតិញោមច្រើនណាដែលគាត់អត់ដឹងថាពុកម្ដាយរបស់គាត់គេយកទៅវាយចោលនៅណាវាមានពាក់ព័ន្ធនឹងអ្នកស្លាប់នឹងដាក់ក្បាលតាណាយើងរស់ស៊ីមិនអីវាអត់ទេ ចឹងមិនថារឿងហ្នឹងវាពាក់ព័ន្ធនឹងរឿងមនុស្សបកើតឡើងដើម្បីឲ្យទៅបន្ថែមរវល់នឹងកាន់តែច្រើនភាពខ្វល់ខ្វាយផ្លូវចិត្តកាន់តែច្រើនណាហើយឲ្យសង្ឃឹមតែរឿងដែលយើងមើលមិនឃើញនឹងរស់នៅលវើលវេមានឃើញគេលេងរឿងតែលេងរឿងអប់រំច្រើនដែរបើខឹងថាទោះបីអ្នកអប់រំគេនឹងក៏ដោយលេងរឿងនឹងក៏ដោយតែមិនមិនមិនជឿថាគាត់ឈប់ជឿអញ្ចឹងសាច់រឿងគេតែងឲ្យលេងទៅក៏លេងទៅ រឿងអឺទសែនម្ដាយហើយរស់ស៊ីវាអត់មាន ចង់ឈូសភ្នោម្ដាយចោលឯណាដរាបណា ទិដ្ឋិមិនត្រូវបានលះដោយអរិយមគ្គទេពេលណាមួយគឺអាចកើតឡើង នៅក្នុងរឿងផ្សេងខុសពីរឿងដែលយើងយល់នឹងនឹងចឹងចឹងការសិក្សាដែល ធ្វើឲ្យបាត់នៅការភ័យខ្លាចបាត់នៅការជឿខុសនេះក្រៅពីការសិក្សាមេរៀនរបស់អ្នកត្រាស់ដឹងអត់អាចទេអត់អាចទេអ្នកគ្រាន់តែថាអ្នកមានធំធំអីទៅគេជំនឿគេមើលទៅរបៀបដូចវា VIP តិចទៅរៀបចំ ទៅវាតំណងតិចទៅមហាសិទ្ធិធំទៅក៏នៅតែមានជំនឿអញ្ចឹងបើការការជឿរបស់គេវាមិនសូវទៅពាក់ព័ន្ធមួយខ្មោចព្រាយពិសាចអីចឹងគេពាក់ព័ន្ធនឹងស្អីស្អីនៅតែរឿងជឿអញ្ចឹង នឹងអញ្ចឹងចាំបាច់រើសធ្វើអីហ្នឹងអ្នកអ្នកសួរមិនដឹងថាយល់ហើយនៅទេបាទអាចថានឹងយល់ហើយទៅរើសធ្វើអីសំខាន់ថាតើកប់បានឬមិនបានថ្ងៃណាថ្ងៃនោះសាកមើលកប់មើលខ្មោចចេះរើយកទៅដាក់ខ្មោចចេះរើដែរអឺចឹងខ្មោចអត់ចង្រៃទេ ចង្រៃតែទឹកថេមនុស្សរស់តែប៉ុណ្ណោះអឺដូចជារដូវកូវីដ -19 អីនេះនៅប្រទេសខ្លះ ដល់ស្លាប់ច្រើនអញ្ចឹងទៅ មានតរៅរាយរើសខែស្អីដឹកទាំងឡានទាំងឡានយកទៅចាក់ចោលអញ្ចឹងទោះវាចង្រៃអីដល់អ្នករស់ថាអត់ទេកុំឲ្យតែឆ្លងរោគទៅវាអត់ចង្រៃអីទេពេលស៊ូណាមីស្លាប់នៅថៃនៅអឺលង្កានៅឥណ្ឌានៅអីរាប់ពាន់រាប់ម៉ឺនអ្នកក្នុងពេលតែមួយអញ្ចឹងទៅរើសថ្ងៃស្អីទៅរើសថ្ងៃម្ដងម្នាក់មិនទៅ ហើយរណ្ដៅទៅរើសមើលហុងស៊ុយមិនហុងស៊ុយស្អីដឹកទាំងម៉ឺនទាំងពាន់យកទៅចាក់ចោលឡើងវាគ្មានស្អីអីយើងចេះរស់ហុងស៊ុយសម្រាប់តែមនុស្សចូលសัตว์ងាប់រាល់ថ្ងៃមិនចេះរស់ហុងស៊ុយឲ្យគ្នាខ្លះទេអីអញ្ចឹងបានថាវាមកពីគំនិតគិតឆ្នៃរឿងការគិតខុសរបស់មនុស្សនឹងឯង យុវជនម្នាក់គាត់សាកសួរគាត់សួរថានៅពេលដែលហែសពឃើញគេបាចលេខផងបាចលុយទៀតតើបាចលុយដើម្បីអីអាត្មា មិនដឹងថាគេបាចដើម្បីអីដែរតើទៅសួរអ្នកបាចហ្នឹងឬក៏អាចារ្យដែលជាអ្នកធ្វើនាំឲ្យធ្វើអញ្ចឹងប៉ុន្តែបើត្រឹមលេខអាត្មាឆ្លើយបាន បើត្រឹមលេខអានឹងវាមានក្នុងប្រពៃណីខ្មែរជាការតំណាងព្រោះពពៈបរោះយើងហ្នឹងគឺធ្វើអ្វីអ្វីហ្នឹងគឺសុទ្ធតែជាប្រស្នារបៀបប្រស្នាហ្នឹងធ្វើឲ្យគិតឲ្យគិតឲ្យពិចារណាមិនមែនជាការធ្វើដោយងងឹតងងុលទេអ្វីដែលពពៈបរោះយើង លោកធ្វើមកហ្នឹងអ្នកមានបញ្ញាទៅយល់បានប៉ុន្តែ ប្រសិនបើយើងធ្វើដោយមិនយល់វាទៅជាអន់ប្រពៃណីយើងទៅវិញរឿងបាច់លាជគឺមានរឿងជាឧទាហរណ៍អំពីការដែលព្រះវណ្ណវាស័យទេសៈលោកទៅអង្គុយពិចារណាធัวនៅនឹងញោកភ្នំមួយហ្នឹងព្រះសម្មាសម្ពុទ្ធសួរសួរសាមណេរនឹងថាមនាលសាមណេរ តើសាមណេរនៅសំងំនៅទីស្ងប់ស្ងាត់ទីនេះប្រកដីអ្នកពិចារណាឃើញអ្វីនឹងលោកបានសម្រេចគុណធម៌ហើយហើយលោកពិចារណាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គតែមានប្រកដីឃើញថា សង្សារវត្តនេះវែងឆ្ងាយណាស់កើតស្លាប់កើតស្លាប់ ទឹកភ្នែកដែលស្រក់ព្រោះការព្រាត់ប្រាសរបស់ជាទីស្រឡាញ់ប្រសិនបើវាមិនរីងស្ងួតទេ បូកសរុបចូលគ្នាមួយជាតិហើយមួយជាតិទៀតមួយជាតិហើយមួយជាតិទៀតហ្នឹងណាគឺក្រៃលែងច្រើនជាងមហាសមុទ្រទាំង4ទៅទៀតដែលកំណរកំណើតកើតពីដើមមកមិនដឹងថាទីបំផុតត្រឹមណាម្យ៉ាងទៀតខ្ញុំប្រអងឃើញថាជីវិត ដែលត្រាច់រង្គត់នៅក្នុងសង្សារវដ្តកើតស្លាប់កើតស្លាប់នេះនិយាយពីឆ្អឹងវិញប្រសិនបើមិនមាន ការបែកបាក់រលាយទៅជាដីវិញទេវានៅកើតមកជាតិងាប់ទៅឆ្អឹងនៅទាំងអស់ងាប់ងាប់មកជាតិនឹងហើយឆ្អឹងនឹងវានៅទាំងអស់ឆ្អឹងនឹងប្រកាសជារាយបាយពេញផែនដីដែលថាតណាចន្លោះมันមានធ្លាប់ដាក់សាកសពរបស់ខ្លួនឯងมันមានគឺថាពេញតែម្ដងពេញផែនដីតែម្ដងក្រាលពេញផែនដីសព្រាតពេញផែនដីដូចលាជណាលោកប្រើពាក្យថា សព្រាតពេញផែនដីដូចលេខសដូចលេខរឿងហ្នឹងជាដើមអញ្ចឹងដែលពពកបរោះយើងបាច់លេខនេះ ប្រាយលេខហៅថាប្រាយលេខហ្នឹងគឺដើម្បីជាប្រស្នាឲ្យយើងទាំងឡាយជាអ្នកហែហោមអមដំណើរសពហ្នឹងណាឲ្យគិតសង្វេគសង្សារវត្តឲ្យចេះគិតសង្វេគសង្សារវត្តទៅអស់ សង្សារវត្តនេះវែងឆ្ងាយអញ្ចឹងកើតស្លាប់កើតស្លាប់យ៉ាងនេះគ្មានអ្វីគួរជាទីត្រេកអរគ្មានអ្វីគួរជាទីភ្លើតភ្លើនគ្មានអ្វីគួរជាទីតំអក់នៅអញ្ចឹងអ្វីដែលគួរធ្វើគឺសេចក្តីល្អឲ្យឲ្យមានសេចក្តីស្លាប់ហ្នឹងមកជាអារម្មណ៍ដើម្បីឲ្យដាស់សតិស្មារតីហ្នឹងកុំឲ្យងប់ងល់នៅក្នុងអំពើអាក្រក់ហើយដល់តែមានបាច់ក្របស្គរអានេះអានឹងជាតែបន្ថែមទៅទេសម័យខាងក្រោយហ្នឹង ចុះប្រែលេខទៅជាអបិយជំនឿយ៉ាងម៉េចគឺប្រែថាអូប្រែលេខបើកផ្លូវខ្មោចប្រែឲ្យខ້ອຍឲ្យព្រៃឲ្យបិសាចឲ្យលោកវាមកឲ្យវាស៊ីលេខហ្នឹងអាហ្នឹងបដេះបដាជួបរប្រទេសបដាខូចប្រពៃណីចាស់បុរាណយើងដែលដែលលោកអ្នកបង្កើតសតនៈដែលជាចាស់ព្រឹទ្ធាណាចាស់ព្រឹទ្ធាមិនមិនចាស់អត់ចេះគឺចាស់ព្រឹទ្ធចាស់ប្រេងចាស់ព្រឹទ្ធាចារ្យ ដែលជាជាពពៈបរោះរបស់យើងនឹងមកកើតអ្វីមួយមកហ្នឹងគឺសិតតែមានប្រស្នានៅក្នុងនឹងប៉ុន្តែវាអាស្រ័យទៅលើ អ្នកដឹកនាំនឹងអាចារ្យខ្មោចហ្នឹងតើបានបញ្យល់អត់មិនបានទៅដាក់ដល់ក្របស្គរឯណានៃទៀតនេះតាមលឺគេថាទេអាហ្នឹងហើយក៏អธิบายផ្សេងផ្សេងគ្នាអាហ្នឹងស្រេចទៅលើគេចង់ហើយចង់ហ្នឹងវារឿងអីគឺរឿងតែអត់យល់នឹងតែម្ដង មានច្រើនទៀតដូចជាចងស្បូវភ្លៀងអីហ្នឹងគឺអានឹងតំណាងខ្សែតណ្ហាដែលចងឆ្វាក់សត្វលោកហើយដល់តែយើងយល់ផ្ដេសផ្ដាស់យល់ថាអានឹងសំដងពលឹងទៅអឺអានឹងវាចេះតែប្រទេសប្រដាស់ចឹងទៅវាអន់ប្រពៃណីយើងវាវារស់ឲ្យបើកបង្ហាញឲ្យទៅជាមេរៀនឲ្យទៅជាបទពិចារណាឲ្យទៅជារបស់ដែលគេកាន់យកអត់បានដោយសារអីដោយសារតែកូនចៅពងអន់នឹងតែមកបាច់លុយបាច់កាក់ទេវាគ្មានអីវា ពីចង់មានចង់បានឬក៏ថាបាចទៅអ្នកខ្លះហ្នឹងគិតថាបើបានលុយហ្នឹងឲ្យគេឲ្យឯងទៅបើបានដល់ខ្មោចអីណានេះឬក៏ស្អីនេះរឿងបាចទៅឲ្យខ្មោចហ្នឹងទៅចាយតាមផ្លូវឬក៏ថាបាចទៅឲ្យអាខ្មោចហ្នឹងសោកខ្មោចតាមផ្លូវវាចេះតែគិតចឹងទៅគិតថាម៉េចទៅធ្វើទៅបើគ្រាន់ថាអឺប្រពៃណីខ្មែរយើងមានត្រឹមប្រៃលេខប៉ុណ្្នឹងឯងហើយបើចំពោះរឿងលុយកាក់វិញអាហ្នឹងគឺ ដាក់នៅក្នុងមាត់មានកៈដាក់ក្នុងមាត់ហើយតែងជាបត់ស្មូតថាសូមបីតលុយឬប្រាក់កៈដែលគេយកដាក់នៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរេរត់លើផែនដីអាហ្នឹងក៏ជាបាសនាឲ្យយើងដឹងដល់យើងមិនដឹងទៅថាដាក់ឲ្យឲ្យឲ្យឲ្យស្អីឲ្យខ្មោចចាយតាមផ្លូវជួនកាលដល់ពេលដុតខ្មោចហ្នឹងទៅតដើមយកកាក់ហ្នឹងថាបានសេរីសួស្តីអាហ្នឹងទៅទៅទៀតហ៎ រឿងគឺរឿងមិនយល់នឹងតែហ្មងអាត្មាមិនទៅខឹងអ្នកមិនយល់ទេមកមកពីអ្នកមិនយល់ច្រើនហ្នឹងឯងបាទអាត្មាមានការងារធ្វើហ្នឹងវាថាត្រូវអស់ហើយមិនដឹងទេរឿងអីហ្នឹងបាទទី1គឺមានបុណ្យសពបងប្អូនតែមានបុណ្យសពពេលបុណ្យសពតែនយោបាយសម្លោមកដាក់សែនចុងជើងសពនោះតើគួរធ្វើឬក៏មិនគួរធ្វើហើយធ្វើទៅបានប្រយោជន៍អ្វីដែរ ហើយបើបានរៀបបំបានសូមគុណម្ចាស់មេត្តាជួយបរិយាយតាមអនុព្រឹត្តតាមតាមអនុគ្រោះអឺមានឪពុកម្ដាយស្លាប់ហើយយើងយកបាយសម្លទៅសែនចុងជើងចឹងណាបើនិយាយពីគួតំងនោះវាមិនគួទេមានរឿងជាឧទាហរណ៍ណាឧទាហរណ៍រឿង មាននុម្នាក់ហ្នឹងឪពុកកំណាញ់ដល់ពេលឪពុកហ្នឹងមិនបានធ្វើបុណ្យធ្វើកុសលអីទេប៉ុន្តែកូនហ្នឹងជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធចិត្តហ្នឹងក៏ល្អនៅពេលដែលចិត្តស្លាប់ហ្នឹងក៏បានទៅបដិសន្ធិជាទេវតានៅចន្ទាវតឹងឪពុកហ្នឹងមួយថ្ងៃមួយថ្ងៃយកបាយយកសម្លហ្នឹងយកទៅសែនយកទៅសែនហើយក៏ចេះតែហៅកូនតូចកូននៅទីណាពុកយក នំយកចំណីដែលកូនចូលចិត្តមកហើយកូនញ៉ាំចោះអញ្ចឹងណាកូននោះដែលបដិសន្ធិជាទេវតាហើយនឹងប្រមើលមើលរមិលមើលនៅសម្បត្តិរបស់ខ្លួន ដឹងថាខ្លួនមកពីណាពីណាអញ្ចឹងទៅក៏ឃើញឪពុកនឹងកំពុងតែធ្វើខុសក៏មកផ្ចាញ់ផ្ចាលផ្ចាញ់ផ្ចាលធ្វើម៉េចមកនិមិត្តធ្វើជាក្មេងម្នាក់ រួចទៅនិមិត្តធ្វើជាសាកសពគោងាប់ហើយយកស្មៅទៅបញ្ចុកគោដល់តែគោវាមិនព្រមស៊ីក៏យំគោឲ្យគោឯងស៊ីស្មៅទៅគោឲ្យគោហើយគាត់នឹងកំពុងតែយំកូនឲ្យកូនកូនមកណាញ៉ាំបាយទឹកទៅប៉ុន្តែកូននោះដុតអស់ហើយដល់តែគាត់ឃើញកូនក្មេងនឹងយំដែរគាត់ឈប់យំខ្លួនឯង គាត់ទៅមើលគាត់ស្ដីឲ្យអូនតូចយំធ្វើអីខ្ញុំយំព្រោះតែគោខ្ញុំអត់ស៊ីស្មៅចឹងណាតែយើងគាត់ថាឈួតគោងាប់ណាដែលចេះស៊ីស្មៅឈួតគោងាប់ណាចេះស៊ីស្មៅឃើញទេដល់អញ្ចឹងក្មេងហ្នឹងក៏ថាឲ្យវិញចោះតែឯងយំទៅអីដែរមិញ តែយើងយំព្រោះកូនតូចដែលស្លាប់ហើយជឿតែឯងដាក់ស្អីនោះនឹងយើងយកបាយទឹកនំចំណីដែលកូនយើងធ្លាប់ចូលចិត្តមកឲ្យមកសែនកូនយើងហើយណាកូនដុតអស់ហើយអឺចាំមើលយើងអាណាឈួតជាងហាពីណាឈួតជាងខ្ញុំយំគោដែលវាមិនព្រមស៊ីព្រោះគោខ្ញុំវានៅទាំងមូលវានៅមានមាត់វាស៊ីអត់កើតចុះបើកូនតែឯងដុតអស់ឲ្យបានស្អីស៊ី នឹងណាឈួតជាងមួយដុតអស់មាត់ខ្ទេចហើយហើយមួយទៀតនៅសពទាំងមូលក៏ស៊ីអត់កើតដែរណាគឺឯងដូចឈួតជាងវាមែនណាបាននិមិត្តទៅជាទេវតាវិញថាខ្ញុំនឹងឯងជាកូនរបស់លោកឈប់ឆោតទៀតទៅខ្ញុំមិនមែននៅ ជាមួយធ្យូងនឹងទេយល់ទេខ្ញុំទៅតាមយថាកម្មរបស់ខ្ញុំព្រោះខ្ញុំបានធ្វើសេចក្តីជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធមុនពេលដែលខ្ញុំលាចាកលោកនេះ ហើយបើលោកចង់ដឹងច្បាស់ចង់ឧទ្ទិសបុណ្យឲ្យខ្ញុំឈប់ធ្វើប្រទេសផ្ដាស់យ៉ាងទៀតទៅសូមលោកទៅជួបព្រះសម្មាសម្ពុទ្ធទៅនឹងដឹងរឿងហ្នឹងគាត់ទៅដល់គាត់សួរគាត់យកចង្ហាន់យកអីទៅទៅដល់គាត់សួរថាបើពិតប្រគោដំដល់ចម្រើនតើក្នុងលោកនេះមានមនុស្សខ្លះអត់ដែលធ្វើបុណ្យអីផងគ្រាន់តែញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គមុនដែលស្លាប់ទៅទៅកើតឋានសួគ៌មានដែរ បានព្រះអង្គថាចុះក្រែងម្សិលមិញខ្លួនឯងដឹងហើយតើឃើញទេអូព្រះអង្គជ្រាបនឹងចឹងបានប្រាប់ថាបើចង់ឧទ្ទិសបុណ្យឲ្យខ្ញុំចូលធ្វើសេចក្តីល្អចំពោះអ្នកមានគុណធម៌ទាំងឡាយជាបុណ្យកុសលហើយឧទ្ទិសឲ្យខ្ញុំចោះនឹងខ្ញុំនឹងត្រេកអររីករាយចំពោះអំពើល្អនោះឃើញទេចឹងហើយបានតេកណានុប្រទានត្រូវឲ្យចំពោះអ្នកមានសិលគឺជាតួអង្គនៃមនុស្សល្អ នឹងចឹងចុះឥឡូវម៉ែឪយើងណាគាត់ស្លាប់នឹងគាត់ណាឈឺផ្ដេតផ្ដិតចិត្តស្លាប់ហូបកើតចឹងមកមុំស្លាប់គិតមើលដោយកើតអាត្មាមើលញោមប្រុសអាត្មាចឹងពេលដែលគាត់ឈឺមែនតែនទៅហូបអីលែងកើតហ្នឹងនៅនៅមានជីវិតផងជុំមុំដាច់ខ្យល់ភឹងហូបស្អីកើតមែនទេមែនទេនឹងបើនិយាយឲ្យខុសគឺខុសទាំងស្រុងទៅមក ក៏ប៉ុន្តែបើគិតឲ្យបានប្រយោជន៍ខ្លះក៏បានដែរតែវាតិចតួចព្រោះមនុស្សចូលដល់ប្រយោជន៍នឹងវាអត់បានប្រសិនបើយើងដាក់ជាតំណាងទឹកចិត្តយើងជាការថ្វាយបង្គំនឹករលឹកគុណគាត់យើងដឹងឲ្យដឹងច្បាស់ថាគ្មានបានដល់គាត់ទេឲ្យដឹងច្បាស់អញ្ចឹងក៏ប៉ុន្តែនេះគឺជាតំណាងទឹកចិត្តបដាក់តទេហ្មងថ្វាយបង្គំវាដូចរនឹកអីមិនឃើញអានេះក៏នៅគង់បានប្រយោជន៍ខ្លះ តែបើមានជំនឿថាសែនតនឹងដល់គាត់នឹងវិឆាទិដ្ឋិបដ ாய் យល់អត់នឹងត្រូវហើយព្រោះតែរឿងនេះណាតើព្រះពុទ្ធសាសនា កំពុងតែចុះខ្សោយនៅស្រុកខ្មែរយើង ត្រូវសាសនាដតីវ័យប្រហាយើង ពីព្រោះអ្វីពីព្រោះឧទាហរណ៍ដូចជាសាសនាយេស៊ូគេអត់មានជឿអីប្រេះប្រដាស់ទេគឺជឿតែព្រះគេមួយគត់ ឃើញទេហើយនៅក្នុងសង្គមខ្មែរយើង កំពុងតែគេដូរសាសនាទៅសាសនាដទៃព្រោះគេមើលមកខ្មែរយើងថាប្រទេសប្រដាស់ច្រើនណាស់ជឿនេះផងជឿនោះផងច្បិចនេះរកទិសដៅអីមិនឃើញទេ អ្នកតាក៏បន់ខ្មោចក៏បន់នឹងស្អីខ្លះរកអីឲ្យច្បាស់មិនឃើញចូលឆ្នាំខ្មែរទៅពះទេវតាទៅមិនដឹងថាស្អីជាជាគោលដៅពិតប្រាកដឃើញអត់ ទៅសួរមើលក្មេងៗឥឡូវគេចូលយេស៊ូច្រើនទៅសួរមករឿងហ្នឹងឯងរឿងគេឃើញថាអ្នកកាន់ពុទ្ធសាសនាគ្មានច្បាស់លាស់ទេមិនដឹងគោរពអីច្បាស់លាស់ទេហួអីច្បាស់លាស់មិនឃើញទេស្អីក៏ជឿដែរខ្មោចចូលក៏ជឿដែរអ្នកតាក៏ជឿដែរសែនព្រេនក៏ជឿដែរព្រាយកតោងខៀវក៏បន់ដែរទោះស្អីពិតប្រកបឃើញវាអត់ច្បាស់ទេដល់តែអត់ច្បាស់អញ្ចឹងគេថាយ៉ាប់ គេសោចអ្នកកម្មសាសនាដទៃគេសោចមកនាំគ្នាបន់ទេវតានេះទេវតានោះព្រាយនេះព្រាយនោះទៅប្រទេសទៅដាស់ពេញនឹងអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធសម្ដែងថាម៉េចសាសនាតថាគតរុងរឿងក៏ដោយសារបរិស័ទទុនជ្រាយវិនិច្ឆ័យសាបសូនក៏ដោយសារតែកូនចៅនេះឯងឥឡូវអ្នកកាន់សាសនាដតីក៏ដោយអ្នកវិទ្យាសាស្ត្រក៏ដោយគេឲ្យឈ្មោះអ្នកកាន់ពុទ្ធសាសនានៅ ស្រុកខ្មែរគឺបានតែសម្បកទេ ចឹងបានតែសម្បកដោយសារអីដោយសារអត់រៀនពីអវាទរបស់ព្រះអង្គទេ គឺធ្វើតាមគ្នា បុណ្យម្ដងម្ដងនិយាយពីសែនព្រេមដឹងស្អីទេ ក្រុងបលីនោះផងទៅថាថាគ្រប់រឿងតែមកដឹងស្អីខ្លះដែរតែបើនិយាយឲ្យសុក្រិតតាមព្រះសម្មាសម្ពុទ្ធយេស៊ូវក៏ដោយស្អីក៏ដោយក៏នៅតែជឿរបស់ក្រៅខ្លួនតែព្រះសម្មាសម្ពុទ្ធបង្រៀនដល់សុក្រិតមែនទែនជឿខ្លួនឯង អត្តាហេអត្តណោនិថោទីបំផុតសូម្បីព្រះអង្គក៏ព្រះអង្គមកយើងពឹងបងហ្នឹងយល់ទេប៉ុន្តែកូនចៅមិនកូនចៅនិយាយពីសុំអើយសុំចេះគ្រប់សោះមែនទេមែនទេហ្នឹងហើយប៉ុណ្្នឹងចុះត្រូវហើយត្រូវហើយត្រូវហើយ ប៉ុន្តែមកពីគេមិនព្រមចែកប្រពៃណីនិងពុទ្ធសាសនាឲ្យដាច់ពីគ្នាថាខ្មែរបននេះបននោះបននេះបននោះមិនមែនពុទ្ធបរិញ្ញអញ្ចឹងទេថានឹងទំនៀមខ្មែរប្រពៃណីមិនមែនសាសនាពុទ្ធទេអានោះយល់អត់ហ្នឹងហើយជាប្រពៃណីទេណាជំនឿប្រពៃណីទេព្រះសម្មាសម្ពុទ្ធព្រះអង្គគឺជាអ្នកបដិវត្តផ្នត់គំនិតមុនគេ ចំណោមអ្នកដឹកនាំសាសនាទាំងឡាយព្រះសម្មាសម្ពុទ្ធគឺជាបុគ្គលដែលបដិវត្តផ្នែកចិត្តវិញ្ញាណផ្នែកបញ្ញាញាណឧទាហរណ៍អាត្មាលើកឧទាហរណ៍មួយដូចរឿងមិញអញ្ចឹងដែលលើកមកសម្ដែងអញ្ចឹងតើ logic អត់ហ៎ត្រឹមត្រូវអត់ឃើញទេនាំទៅបូជាខ្មោចទៅឆេះអស់ហើយលីងហើយហើយលើកឧទាហរណ៍ផ្ដឺដាក់ ទៅឲ្យគោមួយដែលងាប់នៅចិត្តនឹងវិស័យអត់កើតទេព្រះអង្គថាវិស័យអត់កើតទេឃើញទេរឿងដែលឧទាហរណ៍មកលមួមតែយើងយល់ប៉ុន្តែយើង មិន ខ្វល់វាយមកទូងមកទូងគ្រាន់មកមើលដោយអាថាអញ្ចឹងមែនទេវាគ្មានភ្ញាក់ទេពេលប៉ុនខ្លះខ្លះអ្នកខ្លះមិនក៏មិនថ្វាយទៅខាងដែលខាងព្រះផងហើយតើថ្វាយឬមិនថ្វាយតើមិនខុសតោះឬទេ គួរធ្វើឬអត់ដោយថ្មថានឹងនៅលើយើងយល់ថាម៉េចប្រសិនបើយើងធ្វើទាំងមិនយល់គេចោទទៀតហើយវាសំតែគេចោទហើយដូចគ្នានឹងជនជាតិម្នាក់ដែលគាត់សួរអាត្មាថាក្រែងពពុតថាអត់ឲ្យជឿលើអ្វីក្រៅខ្លួនឲ្យជឿលើអំពើកម្មរបស់ខ្លួនឲ្យជឿលើបញ្ញារបស់ ខ្លួនហេតុអីបានជាពុទ្ធបរិស័ទនៅតែថ្វាយបង្គំ បើយើងគិតឲ្យខុសមិនបាច់បូជាកាន់ថ្វាយបង្គំក៏ខុសដែរ ថ្វាយបង្គំខុសមិនទៅថ្វាយបង្គំសុំសុខសេរីសុខសេរីអត់ត្រូវទេមិនត្រូវទេដុំថ្មហ្នឹងឲ្យសុខសេរីយើងនៅក្នុងការខុសហ្នឹងវាមាន3ស្រេចទៅហើយ ទី1អញ្ញាណังមិនដឹងគុណជាអ្វីពិតទី2មិច្ឆាញាណังដឹងខុសដឹងថាព្រះអង្គអស្ចារ្យដែរតែដឹងថាបើថ្វាយបង្គំទៅព្រះអង្គឲ្យសុខខុសការពិតឃើញទេទី3សង្សយ៉ាង សង្ស័យថាពុទ្ធដឹងមានមែនអត់ផង នៅក្នុងចំណោមនោះមានតែមួយទេគឺសម្មាញាហ្នឹងសម្មាញាហ្នឹងញាតិញោមពិចារណាតាមពាក្យសូត្រអិតិបិសោភិកវេរហੰព្រះរមៀលព្រះអង្គនោះព្រះអង្គទ្រង់ជាព្រះរហន្តទ្រង់បរិសុទ្ធវិជាចរណៈសម្បណ្ណោបរិបូរដោយវិជានឹងចរណៈលោកវិទូព្រះអង្គទ្រង់ជ្រាបនៅត្រៃលោកនេះអនុត្តរោប្រសើរលើសមនុស្សទាំងឡាយដោយសិលសមាធិបញ្ញា ហើយព្រះអង្គជាបរិសទ្ធមសារថិព្រះអង្គទូនមាននៅសត្វដែលមានឧបនិស្ស័យយល់តែនឹងច្បាស់នឹងសាមញ្ញនឹងសត្វថាទេវមនុស្សសានឹងព្រះអង្គជាសាស្តានៃទេវតានិងមនុស្សទាំងឡាយស្អីទៅសាស្តាជាគ្រូជាគ្រូមានន័យថាបង្រៀនបង្រៀនស្អីបង្រៀននៅពធទាំងឡាយសម្រាប់អប់រំកាយវិជ្ជាចិត្តអញ្ចឹងអ្នកដែលមកថ្វាយបង្គំដែល ត្រឹមត្រូវគឺអ្នកដែលស្ដាប់ធัวយល់ យកមកប្រតិបត្តិក្នុងជីវិត បានសេចក្តីសុខពិតប្រាកដថ្វាយបង្គំព្រះអង្គគឺនៅ ក្នុងការដឹងគុណតើមនុស្សណា ដែលអាចដឹងគុណព្រះអង្គបានគឺមនុស្សដែលបានស្ដាប់ធម៌យកធម៌មកប្រតិបត្តិហើយបានសេចក្តីសុខទើបដឹងអរគុណព្រះអង្គកើតតែបើសិនជាអត់ចេះធម៌ព្រះអង្គទេមិនដឹងយកស្អីទៅអត់ដឹងគុណព្រះអង្គបើមិនថាព្រះអង្គដែលជួយស្អីផងយល់ទេ ដូចយើងដឹងគុណនរណាម្នាក់វាតទទួលគុណពីនរហ្នឹងមិនអញ្ចឹងមែនទេដូចអ្នកដែលដឹងគុណព្រះអង្គអញ្ចឹងណាគឺតលតែបានទទួលធម្មមរតកយកមកប្រើប្រាស់អញ្ចឹងបានថ្នាក់នឹងវាមាន3គឺបរិយតិសិក្សារៀនសូត្រស្ដាប់ឲ្យយល់ហើយយកទៅបដិបត្តិបដិបត្តិហើយវានឹងបាននៅបដិវេត គឺជាការសម្រេចបាននៅផលនៃការបដិបត្តិដល់តែវាបានតិចអញ្ចឹងមិនដឹងថាត្រូវអរគុណព្រះអង្គមិនទេសឹងតែថាសូម្បីយើងលើករបស់មកពិភពលោកនេះទៅបូជាព្រះអង្គក៏មិនស្មើគុណព្រះអង្គដែរហើយមនុស្សដែលឈានចូលទៅដល់កម្រិតនោះបាន គឺទាល់តែយកធម៌មកប្រតិបត្តិហើយបានសេចក្តីសុខភាពភ្លឺស្វាងនៅក្នុងជីជីវិតអញ្ចឹងបានជាអ្នកថ្វាយខ្លួនចំពោះព្រះអង្គសម័យនោះគ្មាននរណាម្នាក់ដែលថ្វាយខ្លួនទាំងអត់ចេះដឹងទេអត់មានទេ តែយើងខណោចាស់ហើយដូចផឹកផឹកស្រាដូចលេងសំចាស់អាយុ60ហើយដូចមុំចូលវត្តប៉ុណ្ណឹងក៏ថ្វាយខ្លួនថាតាមអាចារ្យទៀតគ្មានយល់ស្អីទេថាអញ្ចឹងដូចប្រអន់ពេកប៉ិនមើលទៅអញ្ចឹងមែនហ្នឹងខណៈឈប់ស្លាប់សត្វខ្លួនឯងមានប៉ិនបួយមាត់ឲ្យកូនធ្វើរហូតមែនទេអឺអញឈប់ដាក់មងហើយវើយឯងមើលមិនចាត់ចែងចុះ កាលពីសម័យព្រះអង្គមិនកំពុងតែធ្វើខុសយ៉ាងម៉េចក៏ដោយដល់ព្រះអង្គសម្បែងបើផ្ងានោះភ្ញាក់ខ្លួនភ្ញាក់ខ្លួននឹងភ្លឺច្បាស់ណាស់ព្រះអង្គលះបង់ចោលថ្វាយខ្លួនដោយខ្លួនឯងយល់ទេមិនបានវាភ្ញាក់ថាមកពីវាដឹងហើយដឹងមកពីណាតើមកពីព្រះអង្គប្រាប់អ្នកដល់វាទទួលបានការប្រាប់ពីព្រះអង្គចឹងមិនដឹងគុណព្រះអង្គកើតហើយយើងដឹងគុណព្រះអង្គហ្នឹងឯងដឹងប៉ុណ្ណាកណ្ដសែនទៅសម្ភារជាប់មកអាមេរិកទៅអូនិយាយវាដឹងគុណព្រះអង្គនោះ ហើយហ្នឹងបើមិនជាប់ទេនឹងជេរព្រះអង្គមិនអីហ្នឹងមែនអត់គឺមើលមានម្នាក់នោះយកហង្ស័កទៅថ្វាយព្រះអង្គនៅកន្លែងអាត្មាគាត់ពី6 7ឆ្នាំមុនយូដាអីអាត្មាគ្រាន់បើអីមិនអាត្មាសួរថានឹកឃើញមិនដែរញោមចេះយកហង្ស័កមកប្រគេនព្រះអង្គហ៎ខែមុនកណាបនថាឲ្យតែមីនាងពៅកូនកណាសម្ភារទៅអាមេរិកជាប់ កណាថ្វាយហង្សៈព្រះអង្គមួយឥឡូវនឹងយកមកថ្វាយហើយបានអាត្មាទៅសើចហ្មងអីព្រះអង្គអាត្មាស៊ីឈ្នួលស៊ីឈ្នួលគេពីអង្កលអញ្ចឹងដូចអតីតកូនសិស្សអាត្មាមួយគេមកនៅអាមេរិកអាត្មាស្មានតែគេទៅលេងអាត្មាឬក៏ថាអីទៅជួបគ្នានៅភ្នំពេញហ្នឹង ទៅសួរចុះឡើងចុះឡើងថាក៏គ្រូទាយទៅម៉ាក់ឲ្យទៅស្រោចទឹក7វ៉ាត់ជិះយន្តហោះអស់រាប់ពាន់ដុល្លារទៅស្រោចទឹកនៅខ្មែរអស់7វ៉ាត់អញ្ចឹងទៅឯដឹងថាម៉េចអត់ដឹងប្រពន្ធណាគេអញ្ចឹងហ្នឹងហើយទូងអាយ៉ាស្គរទៀតមិនក្រោកផងយល់អត់ហ្នឹងហើយអញ្ចឹងរឿងថ្វាយព្រះអង្គនេះ ស្រេចនៅលើយើងយើងធ្វើឲ្យខុសក៏បានធ្វើឲ្យត្រូវក៏ក៏បាននឹងចឹងយើងត្រូវដឹងដែលធ្វើឲ្យត្រូវត្រូវដឹងថាតាំងពីការថ្វាយបង្គំតាំងពីការដាក់ផ្កាតាំងពីការដាក់ទឹកដាក់ចង្ហាន់អីក៏ដោយពុទ្ធអត់ត្រូវការទេយើងត្រូវដឹងចឹងព្រះពុទ្ធអត់នៅចាំទទួលនឹងទេយល់ទេឲ្យវាដឹងច្បាស់ចឹងមិនបានយើងនៅដាក់ផ្កាយើងនៅទៅថ្វាយបង្គំ គឺដើម្បីបញ្ជាក់នៅសេចក្តីដឹងគុណរបស់យើងតែប៉ុណ្្នឹងទេតែប៉ុណ្្នឹងទេប៉ុណ្្នឹងនឹងត្រូវហ៎យល់ទេដាក់អីដាក់ទៅដាក់មៀកដាក់រឹកដាក់ស្អីដាក់ទៅប៉ុន្តែត្រូវដឹងថាព្រះអង្គអត់មានទទួលទេយល់ទេយល់ទេហើយវាដឹងច្បាស់អញ្ចឹងថាព្រះអង្គអត់មានទទួលអីទេហើយព្រះអង្គមានប្រមាណយើងយើងយើងគិតមើលព្រះសម្មាសម្ពុទ្ធមានប្រមាណអង្គបើពិតប្រកបមានប្រមាណអង្គមួយអង្គគាត់ ហើយព្រះអង្គណាដែលតែដើរទទួលតែតាមវត្តនឹងហត់ងាប់ហើយយើងគិតមកមើលវត្តមានប្រមាណនៅអាមេរិកផងនៅខ្មែរផងសំបីព្រះអង្គនៅមែនទេព្រះអង្គទៅណាព្រះអង្គទទួលតែមួយបាតឆាន់ហើយចប់ហើយព្រះអង្គទៅនៅតាបតឹង3ខែមនុស្សមានដែរបានឃើញព្រះអង្គហើយណានឹងនៅមែនទេផងមែនទេហើយចូលព្រះអង្គប្រតិពានហើយមានស្អីទៀត គឺគ្រាន់តែបញ្ជាក់នៅសេចក្តីដឹងគុណតែប៉ុណ្្នឹងទេប៉ុន្តែឲ្យវាលើសនឹងទៅទៀតស្អីគឺបដិបត្តិពីបូជានៅពេលព្រះអង្គចិត្តបរិណិព្វាននិយាយពីផ្កាធ្លាក់មកពីលើមេឃអាផ្កាមិនធ្លាប់ចេញផ្កាក៏បូជាព្រះអង្គដែរបានព្រះអង្គត្រាស់ជាមួយព្រះអនន្តថាម៉េចមនាលអនន្តថាគុតមិនបានឈ្មោះថាបរិស័ទបូជាដោយគ្រឿងសក្ការៈខាងក្រៅនេះទេព្រោះអ្វីអ្វីទាំងអស់ហ្នឹងមិនមែនបំណងព្រះអង្គទេ បំណងព្រះអង្គដែលទៅខំស្វែងរកធម៌នឹងគឺយកធម៌មកពិតមកមកសំដែងប្រាប់យើងចុះស្អីទៅដែលថាបូជាតថាគតដោយល្អមនាលអនន្តលុះតែភិក្ខុភិក្ខុនីឧបាសកឧបាសិកានាំគ្នាសិក្សានៅធัวដែលតថាគតសំដែងហើយនឹងដោយល្អរៀនឲ្យយល់ហើយនាំគ្នាប្រតិបត្តិដោយសេចក្តីកោតក្រែងនោះឈ្មោះថាជាការបូជាតថាគត ដោយបដិបត្តិបូជាជាបូជាដ៏ឧត្តមឧទាហរណ៍ថាញាតិញោមមានកូនចុះកូនជាទីស្រឡាញ់របស់ញាតិញោមគឺកូនណាដែលស្ដាប់បង្កប់មែនបើកូននឹងដើរទៅឆក់ប្លន់គេដើរចាប់រំលោភគេយូរយូរលួចលុយគេបាន1000មកឲ្យញាតិញោមសុបាយចិត្តអត់មិនសុបាយចិត្តទេឲ្យស្អីក៏អត់សុបាយចិត្តដែរបើកូននឹងជាមនុស្សអាក្រក់ទៅហើយនោះតែបើកូនស្ដាប់បង្កប់ដំបូលមានដោយល្អនេះហើយគឺជាបំណងដែលយើងចង់បាន។ មែនទេកូនចៅព្រះអង្គដូចគ្នាកាលណាព្រះអង្គសម្ដែងប្រាប់រៀនឲ្យចេះដឹងហើយគោរពនៅអវាទរបស់ព្រះអង្គនោះហើយជាការបូជាព្រះអង្គពិតប្រាកដមែនមែននឹងអញ្ចឹងអញ្ចឹងការបូជាចង្ហាន់នេះធ្វើក៏បានមិនធ្វើក៏បានប៉ុន្តែធ្វើក៏បាននឹងឲ្យយល់តាំងពីដាក់ផ្កានឹងក៏ដោយតែបើដាក់នឹងសុំនេះសុំនោះអានឹងហើយខុសដាក់ឲ្យល្អដាក់ឲ្យវាសមគួរបូជាគុណព្រះអង្គអត់អីទេ កំពុងនិយាយហ្នឹងណាយល់អត់ឲ្យតែយើងយល់ដាក់ស្អីដាក់ទៅដាក់ដល់មាសទៀតក៏ដាក់ទៅមិនអីទេយល់ទេឲ្យតែយល់ថាព្រះអង្គអត់មាននៅតំណឹងទេព្រះអង្គអត់មានទទួលទេតែជាការសម្ដែងទឹកចិត្តរបស់យើងយល់ទេតែប៉ុណ្្នឹងឯងអញ្ចឹងបើយើងដឹងគុណព្រះអង្គពិតប្រាកដឈប់សុំពីព្រះអង្គហើយ អ្នកដែលដឹងគុណឪពុកម្ដាយពិតប្រាកដដោយខ្មែរលើកឧទាហរណ៍ថានៅពេលដែលយើងដឹងពេលម្ដាយឪពុកយើងចាស់ទៅយើងយកបាយយកសម្លទៅជូនគាត់យើងអត់ទៀមទាអីពីគាត់ទៀតទេមិនជូនបាយមកសម្លមួយចានម៉ែម៉ែខ្ញុំជូនបាយម៉ែម៉ែឲ្យខ្ញុំ50ដុល្លារមកម៉ែដឹងទេអាហ្នឹងដឹងទេគឺធ្វើយ៉ាងណាឲ្យទៅគាត់បានសុខមិនអញ្ចឹង ព្រោះអីព្រោះយើងទទួលពីគាត់គ្រប់គ្រាន់ហើយយើង បានជីវិត រស់នៅដល់ប៉ុណ្ណេះហើយ គឺដល់ពេលវេលាដែលយើងបូជាគាត់វិញហើយអញ្ចេះនេះទៅឈ្មោះថាជាការដឹងគុណពិតប្រាកដយ៉ាងណាមិញថ្វាយគុំព្រះអង្គចឹងដែរបើសិនជាថ្វាយនៅតែសុំមានន័យថាយើងគ្មានតតបានស្អីទេមានន័យព្រះអង្គឲ្យយើងមិនតន់គ្រប់មែនអត់មែនអត់ ស្អីស្អីគាត់ណាឲ្យផ្កាមកតងសុំនេះឲ្យផ្កាមកតងសុំនោះដុតធុំមកសរសៃសុំនេះយីអីក៏សុំអីសុំម៉េចមែនទេនឹងសុំនេះសុំញញោមអាអញ្ចឹងការបូជាមើលទៅដូចគ្នាប៉ុន្តែយើងត្រូវយល់អំពីអត្តន័យនៅស្រីលង្កាគឺមាន វិធីគេមួយគេបូជាផ្កាឈូកគេកាច់ឲ្យចាយចាយយើងដាក់ទាំងកំពុំណាយើងអត់មានអត្តន័យអីទេគេមានអត្តន័យបានជាគេកាច់ផ្កាឈូកនឹងឲ្យចាយគេតំណាងឲ្យរូបរាងកាយរបស់គេថារូបរាងកាយរបស់គេ បន្តិច ទៅវានឹងចាយវាសពូនដូចជាផ្កាឈូកនឹងអញ្ចឹងមានន័យល្អណាស់គេបូជាដែរតែគេបូជាដោយមានអត្តន័យ គេដុតធូបដែរគេមានអត្តន័យរបស់គេទៀតគេយកធូបកោបយកទៅបូជាធូបនេះគេដឹងថាมันបានដល់ព្រះអង្គទេប៉ុន្តែសិលគឺជាគ្រឿងក្រអូបមួយយ៉ាងដែលព្រះអង្គសម្ដែងថាសីលង្គគន្ធោអនុត្តរោសិលជាគ្រឿងក្រអូបដ៏អស្ចារ្យដូច្នេះការបូជាធូបមួយដើមដែលមានក្លិនក្រអូបនេះគឺតំណាងប្រាប់ព្រះអង្គថាខ្ញុំបានរក្សាសិលហើយឃើញទេមានអត្តន័យល្អរបស់គេ ឯងនេះដុតសុំរហូតហ៎អគេអុចបតិបគេអត់មានប្រាថ្នាអ្វីទេជាតំណាងថាហើយគេអុចតែពេលយប់ហ្នឹងតំណាងថាម៉េចជាធម្មតាយប់ងងឹតមកពីខ្វះពន្លឺកាលណាត្រូលបតិបវាត្រូវភ្លឺយ៉ាងណាមិញក្នុងខណ្ឌនេះកាលណាខ្វះបញ្ញាវាត្រូវតែងងឹតដូច្នេះប្រតិបគឺតំណាងឲ្យបញ្ញាគេដុតមានន័យរបស់គេ អញ្ចឹងដុតដូចគ្នាប៉ុន្តែសួរយើងដុតដើម្បីអីយល់ទេយល់យល់ថាម៉េចទៅ